ចង់និយាយថាចង់និយាយចឹងណាចង់និយាយថាចង់និយាយឆែខ្ញុំកូនថៃអូខេខ្ញុំកូនថៃចង់និយាយថាអត់ទៅចេញនិយាយខ្មែរទំរៀមនិយាយសវណ្ណីខាអូ my god wow ខ្មែរទំរៀមនិយាយសវណ្ណីខាជួយបេះដូងមួយមកឆ្លៃមកទេ you serious ក្មេងសម័យឥឡូវបដៅមិនបានទេ ចាំបើញ៉ាំទេយោសួស្ដីអូនអូនអូនអូនសុខសប្បាយទេញ៉ាំបានហើយនៅ ស្រឡាញ់បងទេ096 839352លេខទូរស័ព្ទបងអូន បើកូនអញអញដាក់តដាច់ផ្ងាហើយសួរថា why you so ចូលម៉ែ ទៅចាស់ចាស់បដៅថាមិនស្ដាប់ ហើយគេប្រាប់ធ្វើអញ្ចឹងបានស្ទាវ